បងចាំប្រាំមកលោកថាអូនស្នេហ៍ស្មោះព្រឹកជួយចាំដល់កូនងងសំបងជាចិនតែនៅជារឿងហាក់ជួយប្រាប់ពីពិតប្រាប់ថាជីវិតនៅស្មើពីនេះ You are my dream I live for loving you នានេះមិនធ្លាប់ស្គាល់សុខស្នេហ៍តែក្តីបានប្រើទៅជាមូលថ្មីនៅក្នុងថ្ងៃបានជួបស្រីស្រពងីបងចាំត្រាំពីពិតប្រាប់ថាជីវិតនៅសល់ពេលនេះ You are my dream I live for loving cả mình để black team. life. You are my being, I live for loving you. This is how it goes to the